ក្នុងវិជាដកមួយនោះសម្ដែងអំពីរឿងជ្រូកដែរណាមហាតន្តិលៈនិងចូលតន្តិលៈនឹងប្រារព្ធទៅលើភិក្ខុលោកចិត្តខ្លាចងាប់ភិក្ខុនោះលោកខ្លាចងាប់លោកលឺព្រេកប្រោកអីប្រលុកយកអីភ័យរំភត់ញោហ្នឹងផ្អើខ្លាចផ្សេងផ្សេងទៅខ្មោចលួងខ្លាចស្អីណាខ្លាចគ្រោះថ្នាក់ខ្លាចភ័យអញ្ចឹងណា នេះមនុស្សយើងក៏ជួបប្រទេសអញ្ចឹងដែរណាចឹងច្រើនដោយការភ័យបើទៅបានសព្រះមចារីនាំមកស្គាល់ព្រះធម្មវិភាព្រះអង្គទ្រង់ចាក់ជួទៅមេភិក្ខុអ្នកច្រើនទៅដោយការភ័យខ្លាចស្លាប់អញ្ចឹងមែនឬកណាព្រះអង្គបាទបានព្រះធម្មវិភាព្រះអង្គអត់បន្ទោសទេនៅក្នុងនឹងការប្រារព្ធវិជាដកព្រះអង្គសម្ដែងថា អ្នកវិខទាំងឡាយវិខនេះមិនមែនទៅតែឥឡូវហ្នឹងទេដែលខ្លាចស្លាប់នោះពីមុនមកហ្នឹងក៏ខ្លាចស្លាប់ណាស់ដែរបានព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងនគរពរិណស័យក្នុងកាលនោះព្រះអនន្តទាំងជាព្រះរាជាណាហើយព្រះបរមពុរិស័ទជាអីទាំងព្រះបរមពុរិស័ទជាជ្រូកណាក្នុងកាលហ្នឹងប៉ុន្តែជាជ្រូកបណ្ឌិតណាទាំងមិនមែនជ្រូក ចម្លោយណាជ្រូកបណ្ឌិតណាមានមេជ្រូកមួយដូចដូចដូចមេជ្រូកព្រៃអីចឹងឯងអត់ម្ចាស់អត់អីទេមានកូនចឹងណាមានកូនកូនពីរណាហើយមកកាយកឡុកនៅក្បែរមាត់ទ្វារពោធិរាណសីហ្នឹងវាចាស់ម្នាក់គាត់វាចាស់ម្នាក់គាត់ទៅឃើញចឹងឃើញមេជ្រូកហ្នឹងឃើញគាត់ផ្អើលរត់ទៅកូនហ្នឹងវាអត់ទៅគាត់គាត់ឃើញកូនជ្រូកពីរហ្នឹងស្រឡាញ់ដូចកូនចឹង យាយចាស់ហ្នឹងណាចឹងទៅក៏ចាប់យកមកចិញ្ចឹមទៅងូតទឹកលាបគ្រឿងតអូគ្រឿងអីគាត់ណគាត់ស្រឡាញ់ដូចកូនចឹងហើយផត់នឹងទៅហួឲ្យកន្ទក់ឲ្យដៃក្តាំងដៃអីរាល់ថ្ងៃធំទៅអ្នកណាមកសួររត់ទិញយេណាទៅលក់កូនឯងចេះអត់លក់ទេណាទៅលក់កូនឯងទៅក្រោយមកមានអ្នកលេងទៀតក្នុងថ្ងៃលក្ខតរិទ្ធហ្នឹងវាអត់មានសាច់ឯណាគេលក់ នឹកឃើញតាកូនយាយហ្នឹងទៅរត់ទិញអាណាមួយក៏បានដែរណាទាំងពីរហ្នឹងគឺណាមួយក៏បានដែរសួរយាយហ្នឹងអេមែនណាទៅលក់កូនឯងអើយដូនឯងដូនមែនណាយកជ្រូកធ្វើកូននេះណាអ្នកលេងហ្នឹងយាយហ្នឹងក៏មិនលក់ថាយើងស្រឡាញ់ទុកជាកូនអញ្ចឹងទៅអ្នកលេងហ្នឹងវាមិនដឹងធ្វើម៉េចប្របួលយាយហ្នឹងផឹកស្រាស្រាចូលពោះហាដូនណាចែកមួយមក ដាក់សហគណៈទៅដៃគាត់ទៅគាត់វាស្រវឹងស្រាថាថាចាំយកមួយទៅតែកុំឲ្យយកយកអាបងណាយកអាប្អូននៅមហាសន្តិលៈហ្នឹងជាបងហ្នឹងគឺព្រះបរមពុរិស័ទណាទៀតណាហើយដែលប្អូនហ្នឹងគឺបានមកជាភិក្ខុដែលខ្លាចងាប់ហ្នឹងណាចាអញ្ចឹងទៅឥឡូវនៅណាអ្នកលេងសួរនៅក្នុងដបព្រៃនៅក្រៅផ្ទះអញ្ចឹងហៅមក ហើយក៏តែមានចំណីឲ្យពួកអ្នកលេងជួយរកចំណីឲ្យទៀតទៀតយកមកគិតតែបន្លែស្រស់ដាក់ឲ្យពេញចានពេញឆ្នោកហ្នឹងហើយយាយហ្នឹងក៏ស្រែកធម្មតាក៏ស្រែកហៅមហាតន្តិលៈជាបងលើកនេះហៅណាចូលលតន្តិលៈចូលមកព្រឹងប៉ុណ្ណឹងព្រះព្រមពុទ្ធស័ព្ទសង្ស័យពីដើមនឹងមិនដែលហៅប្អូនទេព្រោះស្រឡាញ់យើងជាបងនឹងមុនហៅយើងមុនឲ្យបានហៅប្អូន ឥឡូវនេះហៅតែបងហ្នឹងហៅតែមួយទៀតអត់ហៅយើងនឹកទុកមុខតែមានភ័យអីហ៎អញ្ចឹងឲ្យបងអូនចេញមកមើលហ្នឹងចេញមកមើលមានការអីបងអូនចេញមកឃើញអ្នកលេង30នាក់ទៀតនៅក្បែរយើងហ្នឹងហើយមើលទៅអាកន្លែងស្នូកហ្នឹងស្ទឹកតែបន្លែល្អល្អភ័យញួរទាំងញួរជើងទាំង4ពេលត្រឡប់ទៅរកបងវិញឲ្យបងជួយប្រាប់បងបងសួរទៅមិនក៏បងអូនឯងញួរជើងស្ដើមដែរ ប្អូននឹងថាលើកនឹងមានភ័យណាឃើញមនុស្សកាន់សឹកខ្សែច្រើនអ្នកណានៅនៅក្បែរម៉ែយើងហ្នឹងហើយនៅនឹងស្លោកហ្នឹងអឺកន្លែងបរិភោគហ្នឹងសិតតែអាហារល្អខុសខុសកាលទៀតមិនមែនកាលដែលយើងត្រូវបរិភោគឯណាភ័យអញ្ចឹងបានព្រះបរមពុទ្ធស័ក្តិលួងលោមទៅអបងអូនអើយកាត់មកជាជ្រូកអីកុំខ្លាចស្លាប់ រំលងអញ្ចឹងហ្នឹងយើងតិចវាមិនរួចពីស្លាប់ទេចង់រត់ទៅណាក៏មិនបានដែរព្រោះយើងពឹងណែយើងហ្នឹងហើយអញ្ចឹងចុះទៅក្នុង ស្រះបោកករណីទៅលាងជំរះញើសខែទៅឡើងមកលាបគ្រឿងកោបដែលគ្រឿងកោបហ្នឹងមានក្លិនមិនដាច់តគ្នាប្អូននឹងគិតថាមិនដែលជ្រុកឯណាទៅចុះលាងខែលាងញើសឯណាស្រះបោកករណីដែលមិនមានភក់អីណាឡើងមកលាបគ្រឿងកោបវាមិនដែលមាន បងបងអញនឹងនិយាយយ៉ាងម៉េចចេះហើយសុំសុំឲ្យបញ្ជើអ្វីដែលជាស្រះបោកករណីមិនមានភក់ហើយការលៀងញើសក្អែលនឹងគឺជាអ្វីហើយស្អីជាគ្រឿងកោបហើយស្អីដែលមានក្លិនមិនដាច់ព្រះបរមពុរិស័ទនឹកដល់បារមីទាំងដែលធ្លាប់បានរំពេញមកនឹកដល់គុណបារមីទាំងអស់ហើយមានមេត្តាជាបរិចារិកៈនាំមុខណាចឹងបានប្រកាសពួរ នឹងបន្លឺឡើងបាត់ដំបងហ្នឹងលឺដល់ពួកអ្នកលេងដល់ជីដូនហ្នឹងហើយដល់អ្នកនគររហូតដល់ទៅព្រះរាជាទៀតលឺសំឡេងហ្នឹងមនុស្សក្នុងនគរករាណសីទៀតលឺលឺសំឡេងហ្នឹងហើយមានចិត្តចង់ចង់ស្ដាប់ពាក្យហ្នឹងណាព្រោះមានមេត្តាជាបរិចារិកៈនឹករលឹកដល់បារមីដែលបានបំពេញមកហ្នឹងបានថាជាជ្រុកបណ្ឌិតទេទៀតហ្នឹងហើយសម័យហ្នឹងមនុស្ស មនុស្សច្រើនម៉ឺនមានអាយុច្រើនម៉ឺនឆ្នាំណាមិនមែនតិចទេដូច្នេះសភាពចម្រើននៃព្រះបរមពុរិស័ទសំបីជាសត្វទេសានសំបីជាជ្រូកក៏មិនមែនជ្រូកធម្មតាទេព្រោះជាសម័យចម្រើនអាយុអាយុច្រើនរាប់ម៉ឺនឆ្នាំអាយុហ្នឹងចឹងទៅនាំគ្នាមកអត់ទេនាំគ្នាមកបានព្រះបរមពុរិស័ទប្រកាសសេចក្តីហ្នឹងស្រះតៅករណីដែលខ្លាមិនមានភក់ហ្នឹងគឺសិល5 កុសលកម្មបត្តិ10សុចរិត3និងពោធិបត្តិយធម៌អពោធិបត្តិយធម៌និងអមតហានិពន្ធប្រកាសចឹងហ្នឹងទៀតហើយទីនេះនឹងមិនថាបណ្ឌិតយ៉ាងម៉េចជ្រូកឯណាធម្មតាទៅចេះយ៉ាងហ្នឹងសម្ដៅយកស្រះតប្រណីដែលមានទឹកថ្លាចឹងហើយទីបំផុតទៅ សេចក្តីនៅក្នុងពាក្យដែលថាដូចព្រះធัวណាសំដៅយកព្រះធัวដែលដូចជាស្រះហ្នឹងណាយកតែព្រះនិព្វានមួយទេដែលដែលត្រូវចុះទៅលៀងជំរះនៅញើសនឹងក្អែលគឺបាបទាំងបាបនឹងត្រូវទៅលៀងជំរះទៅដោយព្រះនិព្វានទាំងលៀងលៀងដោយព្រះនិព្វានយ៉ាងម៉េចគឺព្រះនិព្វានជាអារម្មណ៍ក្នុងការលៀងជំរះបាបមានតែព្រះនិព្វាននេះជា អារម្មណ៍ក្នុងការលៀងជំរះបាបឲ្យអស់ពីសន្តានហ្នឹងក្នុងបណ្ដាភួទាំងឡាយណាទៀតដែលជាសង្កតៈដែលជាអសង្កតៈហ្នឹងគឺវិរិយៈធัวនេះជាឈ្មោះនៃព្រះនិព្វាន ដែលមិនមានអាល័យដែលកាត់ផ្ដាច់នៅវត្តដាក់នេះដែលជាទុក្ខនិរោធនេះនឹងប្រសើរជាងគេណាទៀតវិរិយៈធัวគឺព្រះនិព្វានហ្នឹងទីក្តីនៃព្រះអត្តកថានៃ វិជាដកនឹងបានសម្ដែងពន្យល់អញ្ចឹងទាំងហ្នឹងយើងយល់ហើយណាស្រះតោប្រណីដែលខ្លាស្អាតហ្នឹងគឺបានដល់ទៅធ្វើនឹងរាប់តាំងពីសិល5ទៅសិលកម្មបត្តិ10សុចរិត3ពោធិបត្តិយធម៌37ហើយនឹងអមតមហានិព្វានប៉ុន្តែសំខាន់ជាចម្បងគឺអមតមហានិព្វានដែលលៀងជំរះនៅញើសនឹងក្អែលស្អីជាញើសនឹងក្អែលចឹងញើសនឹងក្អែលគឺបើនិយាយមួយគឺកិលេសដែលជាគ្រឿងបន្ទុះស្រាយនឹងចិត្ត កិលេសដែលមានហ្នឹងគឺគ្រឿងបន្ទុះចិត្តណាតែបន្ទុះចិត្តដឹកចិត្តធ្វើឲ្យចិត្តនឹងឯងមានរបួសមានភាពដឹករលក្តៅសពគ្រប់ដោយសេចក្តីសោកក្តីទឹកទួលលំបាកសពគ្រប់អាហ្នឹងបើនិយាយតែមួយណានឹងជាញើសនឹងក្អែលហ្នឹងបានដល់បាបទាំងបាបដែលហើយជាគ្រឿងសៅមងណាបើនិយាយពីរគឺសីលវិបត្តិនិងទិដ្ឋិវិបត្តិ ហ្នឹងនៅក្នុងព្រះអត្តកថាហ្នឹងសំដែងអញ្ចឹងសីលវិបត្តិយ៉ាងម៉េចសីលវិបត្តិស្ដាប់បានហើយទេណាហ្នឹងសិទ្ធិវិបត្តិសិទ្ធិក្នុងទីនេះគឺសម្មាសិទ្ធិប៉ុន្តែវាវិបត្តិទៅហើយហ្នឹងទៅទៅជាមិច្ឆាសិទ្ធិក្នុងលោកហ្នឹងច្រើនទេទៀតសីលវិបត្តិច្រើនទេសិទ្ធិវិបត្តិច្រើនទេអាហ្នឹងហើយគឺជាញើសនឹងក្អែលទី2បើនិយាយទីទី3គឺទុច្ចរិត3កាយទុច្ចរិតវិច័យទុច្ចរិតមនោទុច្ចរិតណា ហើយបើនិយាយទី4ហ្នឹងដែលនិយាយពីញើសនឹងក្អែលហ្នឹងដែលព្រះបរមពុរិស័ទប្រកាសឡើងនេះគឺសំដៅយកធัวហ្នឹងបើនិយាយទី4គឺការលុះក្នុងអំណាចនៃអតតេណាលំអៀងដោយស្រឡាញ់លំអៀងដោយឆ្អប់លំអៀងដោយការវង្វេងលំអៀងដោយការភ័យខ្លាចបើនិយាយទី5គឺជាគ្រឿងចងចិត្តណាគ្រឿងចងចិត្តនឹងមានចែកទៅជា2ទៅយ៉ាងដោយការពេញចិត្តនឹងកាមគុណទី2ពេញចិត្តនឹងកាយ រូបកាយដែលប្រជុំរួមនៃរូបទាំងអស់ទី3គឺថាចែកចែកកាយនឹងទៅជារូបពេញចិត្តនឹងរូបណាពេញចិត្តនឹងរូបបារម្ភជាដើមនឹងមួយមួយហ្នឹងទេណាហើយទី4គឺថាមានប្រកដីបរិភោគអាហារហើយរីករាយដេកជាសុខបរិភោគអាហារឆ្អែតហើយពេញចិត្តនឹងសេចក្តីសុខសម្រាមណាសុខក្នុងការដេកណាអានឹងចិត្តតែជាគ្រឿងចងចិត្តតែគ្រឿងចងចិត្ត មិនអាចប្រព្រឹត្តទៅដើម្បីសេចក្តីព្យាយាមទៅបាន នៅក្នុងព្រះធម៌ហ្នឹងសម្ដែងអញ្ចឹងចឹងហើយបានទី5ប្រព្រឹត្តនៅសិលហើយប្រាថ្នាកំណើតទេវតាអាហ្នឹងជាគ្រឿងចងចិត្តមិនឲ្យប្រព្រឹត្តស្ដីព្យាយាមដើម្បីព្រះនិព្វានទៅបានទេហើយម្យ៉ាងទៀតគ្រឿងចងចិត្តគ្រឿងដោតចិត្តឲ្យចប់នៅក្នុងភពគឺមិនអាចព្យាយាមទៅបាននោះម្យ៉ាងគឺមិនគោរពព្រះសាស្តាទៀតហ្នឹងមិនគោរពព្រះសាស្តាណា សតរៈអត់ទោសមិនមិនមិនគោរពទេសង្ស័យចឹងណាសតរៈកង្កតៈសង្ស័យនឹងព្រះសាស្តាធម្មេកង្កតៈសង្ស័យនឹងព្រះធម៌សង្ខេកង្កតៈសង្ស័យនឹងព្រះសង្ឃទី4សិក្ខាយៈកង្កតៈសង្ស័យនឹងសិក្ខាសិលសិក្ខាចិត្តសិក្ខាបញ្ញាសិក្ខាណាហើយនឹងទី5សៈព្រះមចារីសុកបិតោហោតិ មានចិត្តកម្រើកខឹងក្រោតនឹងស័កព្រះមចារីណាហ្នឹងសង្ស័យក្នុងពុទ្ធពធប្រសង្ឃសង្ស័យក្នុងសិក្ខាមានមានចិត្តខឹងក្រោតកម្រើកកពិតោហោតិហ្នឹងកម្រើកដោយទោសៈបទុះនឹងស័កព្រះមចារីនឹងអ្នកប្រព្រឹត្តធម៌ដល់ប្រសើរដូចគ្នាហ្នឹងគឺជាគ្រឿងចងចិត្តណា មិនអាចបង្អោនទៅដល់ព្រៃព្យាយាមបានទេហ្នឹងបាបដែលឈ្មោះថាជាញើសនឹងក្អែលនោះហ្នឹងពួក5ពួក6គឺអគារវៈ6ទៀតមិនគោរពប្រពុតមិនគោរពប្រធัวមិនគោរពប្រសង្ឃហ្នឹងមិនគោរពសិក្ខាមិនគោរពសេចក្តីមិនប្រមាទនឹងទី6មិនគោរពបរិច្ឆន្ទរៈអគារវៈ6យ៉ាងណាទៀត មួយមិនគោរពប្រពុតពីរមិនគោរពប្រធัวបីមិនគោរពប្រសងបួនមិនគោរពសិក្ខា5មិនគោរពអបមាទធัว6មិនគោរពបដិសន្ធារៈហ្នឹងហើយទី7ដែលបាបដូចជាញើសនឹងក្អែលហ្នឹងដែលត្រូវលាងជំរះក្នុងប្រាសបោកប្រណីណាអសធម្ម7ទៀតមួយអសធា2អហរិកៈ3អនតបៈ4អបៈសុតៈចេះដឹងតិចតួចនឹងរៀនតិចស្ដាប់តិច ណាអានឹងអសធម្មណាទៀតរៀនតិចស្ដាប់តិចហ្នឹងគឺអសធម្មហ្នឹងហើយ15កុសលបៈខ្ជិលទៀតខ្ជិលក្នុងកិច្ចការងារដែលជាកុសលហ្នឹងទី6មុតថាសតិវងវែងភ្លេចសតិទី7ទុកបញ្ញាមានបញ្ញាអាប់អោនហ្នឹងហ្នឹងហៅថាអសធម្មបើនិយាយពីសធម្មវិញទុយគ្នាសធាហេរេអតបៈពហុសច្ចៈ វិរិយៈសតិបញ្ញាដល់អសធម្មអានឹងជាបាបដូចជាយើងនឹងក្អែលណានឹងហើយ8មិឆាតធោមិឆាទិដ្ឋិមិឆាសង្កបៈមិឆាវាចាមិឆាមន្តោមិឆាជីវោមិឆាវាយេមោមិឆាសតិមិឆាសមាធិបើនិយាយទី9វិញហេតុដែលនាំឲ្យមានអាឃាតវត្ថុអានឹងមាន9ស្លាប់ស្ដាប់ហើយដែលនាំឲ្យមានការចងអាឃាតនោះណាគិតថាគេជេរយើងគេធ្វើនៅអំពើមិនជាប្រយោជន៍ឲ្យយើង ជាដើមនោះនឹងនាំឲ្យខឹងក្រោតកើតឡើង10គឺអកុសលកម្មបត្តិ10ទាំងនឹងប្រកាសអញ្ចឹងហើយរួចទៅបានសម្ដែងបញ្ជាក់អំពីមកលៀបគ្រឿងកោបស្អីគឺគ្រឿងកោបគឺសិលនឹងឯងសិលនឹងគឺសិល5សិល10ហើយនឹងសិលរបស់ភិក្ខុហ្នឹង សំដៅយកនិច្ចសិលទាំងលោកបោសិទ្ធសិលមិនមែននិច្ចសិលទេប៉ុន្តែសិលជាគ្រឿងកោបក្នុងទីនេះគឺសំដៅយកនិច្ចសិលគឺថា5 5ជានិច្ច10 10ជានិច្ចចឹងហើយសិលបពិចិត្តជាតបរិសិទ្ធសិលជាដើមហ្នឹងគឺត្រូវជានិច្ចក្នុងភាពជាវិខហ្នឹងនឹងគ្រឿងកោបហ្នឹងចឹងនឹងក្លិនច័ន្ទក្លិនកោបកាមលិកាចម្ប៉ាយ៉ាងណាក៏កោបទៅបដៅខ្យល់បន្តិចបន្តួចមិនច្រាស់ខ្យល់ទេតែក្លិនសិលនេះកោបតគ្នាមិនដាច់ទៅដល់ទេវលោកណោះ ហ្នឹងគឺក្លិនដែលតគ្នាមិនដាច់ហ្នឹងគឺក្លិនសិលព្រោះបីតែប្រអិនក៏ចុះមកប្រនិបត្តិព្រះមហាសិយៈចឹងលៀមក៏បាតលោកហើយលោកខាងស្រង់ទឹក30ឆ្នាំហើយក្លិនស្អុយក៏ប៉ុណ្ណាទេចឹងប្រអិនមកចឹងគឺថាមកដោយសារក្លិនក៏អូបនៃសិលចឹងឬទៅព្រះបរមពុរិស័ទសម្ដែងពីមនុស្សដែលសบายរីករាយនឹងការសម្លាប់ជីវិតសត្វបរិភោគសាច់ សប្បាយរីករាយនឹងសម្រាប់គេតែសត្វទាំងឡាយរក្សាជីវិតរមែងភ័យខ្លាចរមែងញាប់ញយមនាលប្អូនអ្នកកុំខ្លាចក្តីស្លាប់ឡើយព្រោះក្នុងโลกនេះ អ្នកណាកើតមកហើយតែងតែស្លាប់មើលប្រចាំទិញបូរមីដែលជាថ្ងៃអ្នកប្រាជ្ញតែងរក្សាបោសុតយើងកុំខ្លាចស្លាប់អីយើងជាអ្នកមានសិលយើងជាអ្នកមានធម៌ពយល់ប្អូនអញ្ចឹងណាចឹង ម្ដែងជាប់ទៅព្រះជាអបអរសាទរទៀតចូលមកនឹងយកទៅធ្វើជារាជបុត្រហ្មងទៀតនឹងយកទៅងូតទឹកលាបគ្រឿងកោបសពគ្រប់ទាំងអស់ហើយពាក់កែវមណីឲ្យទៀតនឹងព្រះរំពោធិសត្វសម្ដែងភាសាមនុស្សបានណាឲ្យអវាទនៅក្នុងព្រះរាជវាំងនឹងឯងរហូតដល់ព្រះរាជាសោយទីបង្គត់ទៅនឹងឲ្យពួករាជបរោះទាំងឡាយសរសេរអំពីច្បាប់សម្រាប់វិនិច្ឆ័យក្តីទៀតចឹងសពគ្រប់ទាំងអស់ ប្រទានអវាទ60000ឆ្នាំគ្រាន់តែនៅក្នុងព្រះរាជចំណាក់60000ឆ្នាំសម្រាប់ព្រះក្រមពុរិស័ទមហាតន្តិលៈនឹងតែរួចទៅបានចេញទៅព្រៃនាំប្អូនទៅព្រៃទៅនឹងព្រះរាមាភិបព្រះអង្គរឿងប្រកាសសម្ដែងអញ្ចឹងពីខកដែលភ័យខ្លាចស្លាប់មើលបានស្ដាប់វិជាដកនឹងអញ្ចឹងទៅយល់យល់តាមសេចក្តីនៃពធទាំងនឹងយល់តាមសេចក្តីនៃពធដែលព្រះអង្គពន្យល់ប្អូនព្រះបរមពុរិស័ទពន្យល់ប្អូនកុំឲ្យខ្លាចស្លាប់មកដូចដោយ ពាក្យយើងចំណាំនិយាយថាកើតជាជ្រូកអីខ្លាចអីទៅក្តៅណាអានឹងក៏មានន័យក្នុងដែលថាយើងកើតមកជាមនុស្សឬសត្វក្នុងលោកហើយខ្លាចអីនឹងស្លាប់ព្រោះវាត្រូវតែស្លាប់ប៉ុន្តែត្រូវមានន័យបញ្ជាក់មួយទៀតត្រូវមានន័យបញ្ជាក់មួយទៀតថាឲ្យមានធัวតាំងនៅក្នុងសន្តានមានសិលជាដើមអានឹងឯងដែលយើងមិនចាំបាច់ខ្លាចស្លាប់នោះយល់ទេអញ្ចឹងទេណាអង្គសម្ដែងចប់ទៅទីខោនឹងបានសម្ដែងចប់តាបតិផលទៅ អង្គសម្ដែងទៅជាជាដកហ្នឹងអញ្ចឹងតែព្រះជាបានមកជាព្រះអនន្តហើយជ្រូកជាប្អូនហ្នឹងបានមកជាវិខដែលឃើញខ្លាចឆ្លាក់ហ្នឹងហើយជ្រូកបងជាបណ្ឌិតហ្នឹងបានមកជាកថាគាត់ហ្នឹងនេះខ្ញុំក៏បានសម្ដែងពីការជ្រោមជ្រែងកុសលធម៌ទៀតជ្រោមជ្រែងកុសលធម៌ ហើយអ្វីដែលជាបាបហ្នឹងដោយបានសម្ដែងហើយច្រើនណាស់គេទេ1 2 3 4 5 4 7 8 9 10ជាពួកពួកហើយនៅមានពួកច្រើនទៀតអញ្ចឹងដែលដូចជាញើសនឹងក្អែលទៀតគួរតែលេងជំរះទេគួរលេងជំរះក្នុងអីណានៅក្នុងស្រះបោកករណីដ៏ថ្លាគឺព្រះសធមសិល5កម្មបត្តិ10អញ្ចឹងទៅហើយមាន សុចរិត3ទៅមានពោធិបត្តយៈធម៌នឹងជាពិសេសគឺទីបំផុតព្រះនិព្វានជាអារម្មណ៍ក្នុងការលៀងជំរះនៅបាបដែលដូចជាញើសនឹងក្អែលណាទៀតសូមអនុមោទនា